12ខែវិច្ឆិកាឆ្នាំ2000ខ្សែអត្តលេខអត្តលេខ23គឺថាសំខាន់លើខ្លួនយើងហ្នឹងមិនសំខាន់លើចាប្រមាណទេអាចារ្យបង្រៀនគ្រាន់តែជាអ្នកប្រាប់ផ្លូវជាអ្នកដាស់តឿនទេដែលសំខាន់គឺនៅលើខ្លួនយើងជាអ្នកមានស្មារតីថាតើអញមកទីនេះដើម្បីអ្វី នឹងខំមិនបានទេនឹងសួរខ្លួនឯងឆ្លើយខ្លួនឯងអញមកទីនេះដើម្បីចម្រើនកម្មដ្ឋាន អប់រំចិត្តហើយសួរខ្លួនឯងថាតើខ្លួនអញនេះបានគុណធម៌អីខ្លះហើយឬនៅនឹងឆ្លើយតបខ្លួនឯងទៅថាបានឬអត់គឺដឹងហើយអញ្ចឹងបើសិនជាអត់បានទេតើមានបានគិតថា ហើយចុះបើសិនជាអត់បានអញ្ចឹងដល់ស្លាប់ទៅបានអីទីពឹងគឺខ្លួនឯងអញ្ចឹងទៀតណាតែសួរតតទៅម្ល៉េះហើយដល់ដល់ពេលសតិស្មារតីនេះចេះតែគិតជាប់អញ្ចឹងទៅកើតចិត្តប្រឹងចង់បានអត់ទៅរវាយនេះចង់បានចង់បានព្រឹងធ្វើសមាធិជាប់មិនអត់មាននរណាមួយទៅដាស់តឿនទៅប្រាប់ ទៅប្រាប់ថាឲ្យណែឯងហ្នឹងទៅ ប្រឹងទៅទៅអង្គុយទៅអត់ទេគឺសេចក្តីប្រឹងប្រែងនិងសេចក្តីព្យាយាមហ្នឹងគឺកើតខ្លួនឯងមានសតិមានសម្បជញ្ញៈនឹងប្រឹងប្រែងដោយខ្លួនឯងអត់មានលំបាកឥឡូវក្នុងពេលល្ងាចនេះណាសូមបញ្ជាក់អំពីវិធីចម្រើននៅអាណាបានសតិ នៅក្នុងវិយកា7ថ្ងៃនេះគឺយើងមិនទាន់សិក្សាកម្មដ្ឋានអីដតីដតីទេគឺយើងទៅសិក្សាអំពីអនាបានសតិដើម្បីអប់រំចិត្តបន្ទុំនៅក្នុងសិលនៅពេលណាចិត្តយើងបរិសុទ្ធស្អាតហូរផង់ដោយការចម្រើន នៅអនាបានសតិសិលដែលយើងសមាទានហើយ មានសិល5និងសិល8ឬក៏សិល10នោះក៏បរិសុទ្ធសិលនោះមានកម្លាំងសិលនោះមានអនុភាពអាចញ៉ាំនៅសមាធិចិត្តមានឧបចារឈាន ឬក៏បឋមឈានឲ្យកើតឡើងបានដូច្នេះក្នុងរយៈកាល7ថ្ងៃនេះគឺជាពេលវេលាដែលយើងត្រូវរក្សាសិលអប់រំសិលចម្រើនសិល ព្រោះសិលនេះមានប្រយោជន៍សិលកំចាត់បងនៅពីអ្នកដែលបានតាំងសិលយើងស្លាប់លឺហើយពីដើមមកឥសីតាំងសិលឥសោតាំងសិលយៈតាំងសិលណាគឺគេគេនៅក្នុងរយៈកាល7ថ្ងៃគេអប់រំសិលគេតាំងសិលគេធ្វើសិលគេឲ្យគុណមុតឲ្យបរិសុទ្ធដើម្បីទទួលយកនៅផលប្រយោជន៍ឯមួយដែលកើតអំពីការតាំងសិលរបស់គេ សំបីបុគ្គលដែលកាន់សាសនាខាងក្រៅក៏គេរាប់អានសិលព្រោះសិលនេះឯងធ្វើឲ្យមុនវិជារបស់គេពូកែស័ក្តិសិទ្ធិអ្នកដែលមានមន្តអាគមសាបសូន្យមិនខ្លាំងពូកែដែលសារសិលរបស់គេដាច់ចុះធ្លាក់ចុះអញ្ចឹងបានសិលលោកទុកដូចជាក្បាលមនុស្សយើងកាលណាគ្មានក្បាលគឺมันអាចរស់តែកាត់ក្បាលចេញហើយគឺអស់ អស់មានកន្លែងរស់ហើយសិលលោកទុកដូចជាដំបូលផ្ទះបើសិនជាដំបូលផ្ទះនោះមិនចិត្តទេដល់ពេលព្រៀងធ្លាក់មកវលិចដល់វលិចមកគឺអីវ៉ៃអវ៉ាន់កទេមកពួយខ្នើយរបស់អ្វីក៏វាពុកផុយរលួយដោយសារទឹកច្រោះសំខាន់ណាស់យ៉ាងណាមិញយោគី អ្នកចម្រើនកម្មដ្ឋានបើសិនជាអត់មានសិលទេគឺអត់មានអីទីពឹងសម្រាប់ចិត្តស្ងប់ទេអញ្ចឹងបានសិលលោកទុកដូចជាផែនដីសម្រាប់អ្នកកាប់ព្រៃបើចង់កាប់ព្រៃតើតែឈើលើផែនដីសុខបើជើងជន់ផែនដីមិនសុខទេ កាន់កបិតទៅកាប់ព្រៃគុំរស្មីក៏កាប់មិនដាច់យ៉ាងណា បុគ្គលអ្នកចង់បាននៅសមាធិចិត្តបើសិនជាសិលអត់បរិសុទ្ធទេពេលចម្រើនសមាធិចិត្តនោះក៏តែងតែកើតនៅវបដិសារីរន្ធត់ញាប់ញ័រភ័យខ្លាចម្ល៉េះហើយសមាធិអត់អត់កើតទេព្រោះចិត្តវាអត់អត់ស្ងប់អត់ស្ងប់ ចេះតែរន្ធត់ញាប់ញ័រដោយនឹកឃើញនៅអំពើដែលខ្លួនបានធ្វើអំពីថ្ងៃមុនដូច្នេះសិលណាដែលបកុលបានអប់រំហើយបានសង្រួមហើយ បានធ្វើឲ្យគុតមុតហើយ បានញ៉ាំឲ្យបរិសុទ្ធហើយធ្វើឲ្យផូរផង់ហើយសិលនោះមានតម្លាភាពមានអានុភាពអាចកម្ចាត់បងនៅពីណានៅពីឬក៏ទប់ស្កាត់ នៅពីដែលបំរុងនឹងកើតក្នុងអនាគតយើងអាចនិយាយថានឹងបញ្ជានៅពីព្រោះពីមាន5ពីមាន5គេហៅបញ្ចវេរីពីនេះគឺឲ្យផលតគ្នាដូចជាខ្សែនៅទឹកហូរមិនចេះដាច់ពីដូចជាស្រមោលដែលអន្ទុលតាម5តាមជាប់សរីរៈអ្នកណាធ្វើពីតាមនឹង ទាទី1គឺការកាប់សម្លាប់ទៀតបៀនសត្វនេះអំពើបាបកម្មដែលកើតនឹងពីការប្រហារជីវិតនៅសត្វដែលមានជីវិតទោះជាសត្វនោះតូចឬក៏ធំយ៉ាងណាក៏ជាហេតុបណ្ដាលធ្វើឲ្យយើងនេះមានជំងឺដង្កាត់ច្រើនសម្បូរដោយអាពាធសម្បូរដោយរោគី ហើយឆាប់ស្លាប់អាយុខ្លីហើយពៀននឹងតាមជាប់មិនមែនឲ្យផលម្ដងហើយឈប់ទេស្លាប់ពេលហ្នឹងទៅដោយសារពៀនហ្នឹងមកសម្លាប់ស្លាប់ទៅដល់ពេលកើតឡើងពៀនហ្នឹងតាមមកទៀតជាប់ទៀតអញ្ចឹងមនុស្សដែលមានពីលំបាកព្រោះពៀចេះតែតាមជាប់ អញ្ចឹងតប្រឹងប្រឹងសាងកុសលខ្លាំងណាស់ដើម្បីទប់ស្កាត់នៅពៀនោះដើម្បីកុំឲ្យពៀនឹងវាឲ្យផលនៅក្នុងកម្ពីមង្គលដ្ឋទីបនី នៅត្រង់កម្មបត្តិកថាដែលលោកលោកពលអំពីពៀនិកាកັບសម្លាប់នឹងតាមយ៉ាងម៉េច មានអាចារ្យសាប្រមោកមួយ នៅក្នុងនគរតកសិលានឹងជាអាចារ្យដឹកនាំពួកព្រាមទាំងឡាយ ដែលជាសិស្សគុណរបស់ខ្លួនមកពីទិសទាំង8ដល់មានសម័យថ្ងៃមួយ គឺពួកព្រាមមកជួបជុំគ្នា ជាសិស្សជាកណាចារ្យ ម្ល៉េះហើយក៏ធ្វើវិធីមួយគេហៅវិធីជប់លៀមក្នុងបច្ចុប្បន្នយើងហៅវិធីជប់លៀមអាចារ្យរិសានោះគាត់មិននឹងជាគិតអ្វីគាត់គិតថា មានភ្ញៀវមកម្ដងម្ដងអញ្ចឹងគួរតែធ្វើនៅមហោបមហាឲ្យមានជាតិជាបណិស័កមានសាច់មានអីម្ល៉េះហើយមិនសម្លឹងទៅមិនឃើញមានដុំសាច់ពីណានៅឃើញថាតើតែសម្រាប់ឈាមរបស់ខ្លួនមួយដើម្បីយកសាច់មកស្លមកអាំងមកដុត តម្រូវការតាមចំណងចូលចិត្តនៃការទទួលភ្ញៀវពេលនោះប្រកាសណាសាធុជនពុទ្ធបរិស័ទទាំងឡាយ ពេលដែលអាចារ្យនោះកាន់កំបិតទៅប្រារព្ធដើម្បីនឹងសម្រាប់ជាមនោះ ជាមនឹងក៏ក៏សោចសោចហើយត្រឡប់ជាយំវិញ នៅក្នុងកាពីលោកបានពោលថា នៅក្នុងសម័យនោះគឺសត្វនឹងចេះនិយាយពូលភាសាជាមនុស្ស ពេលនោះឯងអាចារ្យក៏សួរថាហេតុអីបានជាជាមឯងសោយហើយត្រឡប់ទៅជាយមវិញតើអ្នកភ័យព្រួយនឹងសេចក្តីស្លាប់ឬព្រោះអ្នកជាសត្វដែលយើងចិញ្ចឹមពេលនេះយើងត្រូវការសម្រាប់អ្នកយកខ្សាច់អ្នកទៅបរិភោគក្តារធ្វើជាអាហារសម្រាប់ទទួលភ្ញៀវជាមនោះបាននិយាយតបតនឹងព្រាមដែល ជាអាចារ្យដែលជាម្ចាស់នៃខ្លួនថាខ្ញុំដែលសោចខ្ញុំសោចនោះព្រោះខ្ញុំសប្បាយចិត្តណាស់ដោយខ្ញុំជាបកគលមានទី ជាសត្វមានទី អំពីអតីតជាតិមកខ្ញុំចំណាំបានខ្ញុំចាំជាតិចាដើមឡើយខ្ញុំក៏ជាអាចារ្យដូចជាអ្នកដែរហើយមានការទទួលភ្ញៀវជប់លៀងដូចជាលោកអាចារ្យអញ្ចឹង នៅក្នុងសម័យនោះខ្ញុំបានសម្លាប់ជាមួយដើម្បីយកអាហារទៅជប់លៀងពីវរានេះហើយលោកអាចារ្យដែលធ្វើឲ្យខ្ញុំស្លាប់បៃហោងអស់499ជាតិហើយជាតិនេះជាជាតិទី500ដែលជាជាតិទីបញ្ចប់នៃពីរបស់ខ្ញុំខ្ញុំកើតជាសត្វណាក៏ដោយក៏ខ្ញុំទៅតែស្លាប់ដោយកបកកគ្រប់ទីជាតិ គេកាត់ក្បាលគ្រប់ទៅជាតិបើខ្ញុំគេកាត់ក្បាលក៏គង់តែមានខែតអីមួយឲ្យក្បាលខ្ញុំដាច់ដែរទៅជានៅក្នុងថ្ងៃនេះបើសិនជាអ្នកមិនសម្លាប់ខ្ញុំក៏ខ្ញុំគង់តែស្លាប់នៅក្នុងថ្ងៃនេះដូចមិនខានដែរដែលខ្ញុំអខ្ញុំអថា ខ្ញុំវាផុតទុកខ្ញុំវាផុតទុកហើយតើខ្ញុំយំយំអាណិតអ្នកឯងនឹងវិញទេខ្ញុំជាសត្វមានពីរត្រូវគេសម្លាប់ 500ជាតិរីឯអ្នកជាអ្នកចម្លងពៀពីខ្ញុំតែដាក់ខ្លួនអ្នកមិនទាន់មានពៀទេប៉ុន្តែបើសិនជាអ្នកសម្លាប់ខ្ញុំ អ្នកឯងផ្លែតែគេកាត់ក្បាលដូចជាខ្ញុំដែរនឹងវាត្រឡប់ទៅវិញខ្ញុំផុតតែវាទៅជាប់អ្នកឯងម្ដងអញ្ចឹងអ្នកឯងគិតមើលទៅអ្នកឯងសម្លាប់ខ្ញុំក៏សម្លាប់ទៅខ្ញុំក្រំតែបញ្យល់អ្នកអំពីរឿងការពិតនៃការសម្លាប់នេះពេលនោះ តកណាសាទជនលោកអាចារ្យពិសាប្រម៉ោងការពលឺសូរសម្លេងជាមនិយាយភាសានេះក៏កើតនៅស្ដីភ័យខ្លាចរន្ធត់ញាប់ញ័រនិងពេលវេលាដែលគេត្រូវកាត់ក្បាលដោយជារោគជាមក៏ផ្អាកបញ្ចប់នៃការកាត់សម្លាប់ຕົកចិត្តមានអវ័យក៏មានតែចុះក្នុងវិធីជប់លៀងនេះនិយាយអំពីសត្វជាមនោះ បន្ទាប់ពីចេញពីការប្រឹក្សាវែកញែកពីកម្មផលជាមួយនឹងអាចារ្យសាប្រម៉ោងធ្វើដំណើរទៅពេលនោះផ្ទះបាញ់នេះខ្យល់ភ្លៀងធ្លាក់ផ្ទះបាញ់ដុំថ្មមួយហើយដុំថ្មនោះវាស្រួយដូចជាមុខកំបិតតើងវើមកមកចំរកជាមដាច់ប៉ັດស្លាប់ភ្លាមមួយរំពេចទៅណាអញ្ចឹងបានន័យថាពីនេះ បើទប់ជាមានមនុស្សសំណប់ក៏ធម្មជាតិសម្លាប់ដែរហេតុបណ្ដាលធ្វើយ៉ាងម៉េចឲ្យទៅស្លាប់ដល់នេះជាផលនៃកម្មដែលខ្លួនបានធ្វើហើយនេះរឿងពៀននឹងចឹងណាពៀនហើយពៀននេះតើយើងអាចត្រូវកំចាត់បានដោយអីគឺដោយសារការរសាសិលដោយសារសិលឯងបើអត់មានសិលទេទុកមិនជាប់ទេ ដោយសារគុណធម៌ហើយដែលបញ្ចប់តើបញ្ចប់ជប់ទល់សិលនឹងកំឲ្យស្លាប់អីថាអត់ទេស្លាប់នៅស្លាប់ព្រោះធ្វើហើយប៉ុន្តែសិលសមាធិបញ្ញានេះ អាចចិត្តយងធ្វើឲ្យចិត្តខ្លីបញ្ចប់នៃការស្លាប់បែបនេះមិនឲ្យគ្រប់ពេលវេលាមិនឲ្យវែងពេក តែជាស្លាប់ជាមួយរួចដោយរឿងប្រមោគលៀននឹងញាតយមបចារណាអំពីរឿងប្រមហាមោគលៀនប្រមហាមោគលៀនជាអកតាវៈឆ្វេងរបស់ប្រដមានភាពនៃយើងហើយអេតកៈខាងរិទ្ធអធិវិធិរិទ្ធខ្លះខុសហើយជ្រែកទឹកជ្រែកដីទៅដល់ណាទៅមុខលៀនទៅដល់ហើយ វិជ្ជយន្តសាស្ត្ររបស់ទេវតានៅឋានតាវសិង្ហប្រមុខលៀងខនចិត្តតែមេជើងនេះវិលទេវតាប្រមាណបើងចេញវាផ្សាទាំងអស់ប្រមុខលៀងអាចមានអានុភាពដល់ម្លេះលើកខោនិងលើកខ្យល់ហើយដៃម្ខាងចាប់ផែនដីពីភពលោកដៃម្ខាងលាធ្វើឲ្យប៉ិនពិភពលោកហើយយកសត្វ យកមនុស្សម្នាមកដាក់នៅលើដៃរបស់ខ្លួនហើយអាចចាប់បង្វិលផែនដីឲ្យវិលបាននេះរឹកប៉ុណ្ណឹងទីបំផុតទោះមិនរួចនឹងវាទេដល់ពេលឆ្នៃអស់អាយុហើយលោកជាប្រារហន្តហើយប្រខៃណាស្រាប់លើប្រគំចាំសានៅកាលសាលាពេលនោះឯងក្រុមចោ500ដែលទីឈ្នួលពួកអន្តរថៃ នេពៀហ្នឹងចឹងវាបណ្ដាលឲ្យគេនឹកឃើញទីឈ្មោះពួកអន្តរដ្ឋ័យព្រោះពួកអន្តរដ្ឋ័យពួកនិគុណវាគិតថាសាសនាសំសាសនាពុទ្ធហ្នឹងដែលដែលវាខ្លាំងហ្នឹងដោយសារក្រុមអ្នកមានរិទ្ធអញ្ចឹងគឺមកលៀនហ្នឹងឯងមានរិទ្ធបើសិនជាពួកយើងសម្លាប់តែមកលៀនបាន សាសនាពុទ្ធធ្លាក់ចុះហើយថយខំថយអស់អស់កម្លាំងពេលនោះក៏ជួលចោល500ទៅពាត់សម្លាប់គិតទៅពាត់ដល់12ដងពាត់លើកទី1ប្រមុខកលៀងគ្រាន់តែឃើញចោល500ពាត់ចិត្តឈឹងនឹកឃើញតែអាស្មាយដែលដែលមានកំហុស មានរឿងមានរ៉ាវអីជាមួយនឹងក្រុមចោរទេហេតុអីបានចោរទាំងអស់ហ្នឹងចូលចិត្តមកពាត់អញអញ្ចឹងបើអញ្ចឹងត្រូវឈៀសខ្លួនពីពាត់ចិត្តលោកចាំលោកចូលកម្មសមាធិញ៉ាំអធិវិធិចេញតាមហ៊ុនសោតបាត់អត់តែយើងប្រហោងកណាផ្លោច្បាប់លើកទីម្ដងទៀតចេញតាមហោជាងច្បាប់ ដល់លើកទី3ដូចថាមួយខែម្ដងលើកទី3ខែកដិកនេះខែដឹងនេះខែហ្នឹងចឹងចៅពត់ចិត្តឈឹងទៀតគិតថាមនុស្សយើងវាគ្មានហេតុគ្មានវិច័យវាមិនដែលកើតរឿងអញ្ចឹងអញ្ចឹងទៅហើយកុំអាចតន់កិច្ចតណៃចូលកាន់សមាធិញ៉ាំពពពេលនិវេសានស្ទេវិជាតាមមានរឿងអីបានចោលគាត់ បច្ចុប្បន្នចិត្តល្អមែនតែអតីតជាតិក្រែងមិនល្អប្រារហន្តទាំងឡាយមិនគប្បីខ្លាចស្លាប់ហើយមិនគាត់មិនគប្បីគេចចេញអំពីទាដែលជាផលនៃអំពើរបស់ខ្លួនឡើយដល់ពេលលោកពិចារណាទៅឃើញល្អជាតិមុនសម្រាប់មេត្តាបៃតាការនោះមានសេចក្តី ក្នុងកពីបានបញ្ជាក់ថាប្រមុខកលៀនកើតជាមនុស្សមេដាវេដាក្នុងសម័យនោះខ្វាក់ភ្នែកទាំងគូឲ្យខ្វាក់ទាំងពីរនាក់មើលអីមិនឃើញទេហើយមាននៅប្រមុខកលៀននេះឯងតែតែមានកិច្ចចង្វាត់បំរើមេដានិងបេដានៅ ក្នុងផ្ទះរធ្វើការនឹងស្រីយូរទៅមេដាបេដាអនិតកូនក៏និយាយកូនឲ្យមានភរិយាហើយម្ដងទៅពីរដងកូនក៏ព្រមទៅ ដល់សស្ដីដណ្ដឹងស្ត្រីមានរូបល្អតែមានកម្រិតមិនសូវល្អបានមកធ្វើជាកូនប្រសាបំរើមេដាវេដាក្ដីមិនយូរប្រមាណកើតចិត្តធុញត្រន់និងមនុស្សខ្វាក់ប៉ុន្តែគាត់ស្អាតទេគាត់ខ្វាក់ភ្នែកមែនប៉ុន្តែគាត់ស្អាតអត់មានឲ្យកូននឹងពិបាកទេប៉ុន្តែកូននឹងវាធុញនឹងចាស់តែផ្សេងងងឹតនោះក៏ប្រើវិធីយោញញឹមបំបាច់បំបាក់ រហូតឲ្យឲ្យប្តីនោះយកមេដាបេដាទៅសម្រាប់ចោលទៅម្ល៉េះឲ្យប្រតិចប្រកលตัวយ៉ាងមានពេលខ្លះយកបបមកចាក់ពេញផ្ទះទាំងអស់ដល់ប្តីមកប្រាប់ថាហ្នឹងម៉ែឯងឪឯងវិញវ័នមើលចាក់បបពេញផ្ទះតើខ្លួនឯងចាក់ទេសម្បកខ្ចៅចាក់ពេញផ្ទះល្មួកម៉ូតចាក់ពេញផ្ទះឲ្យចេះតែថាតគាត់ម៉ែឯង បើដល់ចឹងកូនប្រុសហ្នឹងក៏ស្រឡាញ់ប្រពន្ធវានោះធ្វើចិត្តប្រពន្ធជាប់ចិត្តនឹងប្រពន្ធងប់ងល់នឹងប្រពន្ធសុខចិត្តដឹកមេត្តាបេតាទៅសម្រាប់ចោលដោយប្រើវិធីថាបើពិតលោកឪពុកអ្នកម្ដាយស្រុកញាស្រុកយើងនៅឆ្ងាយចង់ឃើញអ្នកបើចឹងសូមអ្នកទៅជាមួយកូន ទៅតាមរដ្ឋបរទេសទៅដល់ព្រៃធំឲ្យឪពុកកាន់ខ្សែខ្លួនឯងចុះចាក់រទេសចូលព្រៃ ហើយក៏ខ្លែងខ្លួនធ្វើជាចោលព្រោះគាត់មើលឃើញឡំវិញកាន់ដបងមួយហើយប្រែសំឡេងធ្វើសំឡេងឲ្យប្លែកហើយវាយត្មងសពងដបងនឹងត្មងហើយនិយាយអំពីមេត្តាទាំងបីតានៅពេលដែលកូននិយាយសំស្ងដោយដំបងដុតដំណំយ៉ាងនេះហើយក៏មិនបានគិត អំពីជីវិតរបស់ខ្លួនឡើយ បានស្រីប្រាប់កូនថាអមកអមានប់កូនឥឡូវនេះចៅកំពុងតែវាយមេដានិងបៃតាព្រៃនេះចៅច្រើនណាស់កូនឯងម៉ែឪចាស់ហើយឲ្យចៅវាយសម្រាប់ទៅចុះហើយកូនឯងនៅក្មេងខំប្រឹងគិចកំនៅដើម្បីទៅរក្សាប្រពន្ធឯងនិយមពីមានប់កូនអ ដែលលើសូរសំឡេងមេដាបេដានិយាយបែបនេះនឹកឃើញថាអូនមេដាបេដារបស់អញគេដាក់មានគុណសោះសូម្បីអញវាយគាត់ប៉ុណ្ណឹងហើយគាត់គិតអត់មានគិតជីវិតគាត់ផងគាត់គិតជីវិតកូនទៅវិញអំពើដែលអញធ្វើនេះពិតជាខុសអាស្រ័យនឹងការកើតគប់នឹងភរិយាដ៏ដ៏ដ៏ឆើតមួយហើយក៏គិតខ្លួនបោះដំបងចោលគិតខ្លួនចូលព្រៃត្រឡប់អំបីក៏មកលួងលោមមេដាបេដា ស្ដាប់អោលើទុកអ្នកម្ដាយឥឡូវយើងរួចផុតអំពីភ័យហើយ ចោលទាំងឡាយវារត់ទៅអស់ហើយពីសត្វតែប្រើល្បិចទាំងអស់អង្គគាត់មើលឃើញហើយក៏នាំមេដាបេដាមកកាន់ផ្ទះវិញ តាចាស់និងយាយចាស់រស់មកបានយូរក៏អស់អាយុទៅមាននប់ដែលជាកូនស្លាប់ទៅទៅចើនៅក្នុងអវជ័យមហានរកសោយទុកវេទនាទោសអនន្តរយកម្ម ការប្រអស់កម្មពីនោះមកមកកើតជាមនុស្សគ្រាន់តែស្លាប់នឹងចោលវាយអស់99ដងហើយជាតិនេះជាជាតិទី100ណានេះពីអាចដល់500ប៉ុន្តែដល់តែពេលគាត់ធ្វើសិលសមាធិបញ្ញាខ្លាំងទៅបានសម្រេចដល់ផលទៅ កាត់បន្ថយកំណើតចុះមកនៅត្រឹមទី100ប៉ុន្តែឲ្យជាអត់ជារួចទេណាខណ្ឌថយណាខណ្ឌថយ កុំថាសោតតាសកទាណាភីរួចពីពីអត់រួចទេ នៅតែពីអញ្ចឹងប៉ុន្តែគ្រាន់តែថាយើងបន្តជាតិនៅពេលដែលព្រះអង្គមកលៀនបានរំពឹងពិចារណា អំពីទស្សកម្មពីវរិយនៃការសម្រាប់សំបែបនេះហើយនឹកឃើញតែអណពេលនេះអាត្មាអញមិនក៏បីគិតអំពីសេចក្តីស្លាប់ឡើយ ជីវិតត្រូវអស់ពេលវេលាត្រូវដល់ចិត្តនេះជាចិត្តបញ្ចប់ការទទួលទាននេះក៏ទទួលបញ្ចប់ត្រឹមថ្ងៃនេះឯងមិនមានថ្ងៃក្រោយមិនមានចិត្តក្រោយតទៅទៀតឡើយប្រមុខកលៀនចូលកម្មសមាធិដកចិត្តចេញពីរូបកាយទុកឲ្យចោលវាយកំតិចទៅចុះពេលនោះឯងក្រុមចោលគាត់ចិត្ត ដែលចូលសន្សំសន្សំនៃការប្រុងប្រយ័ត្នដំបង4 500នៅនឹងវាយគ្រប់គ្រប់គ្នាបានវាយបាមួកលៀនរហូតដល់ខ្ទេចកាយតាមកពីបញ្ជាក់ថាខ្ទេចរហូតដល់ឆ្អឹងណាបាក់ខ្ទេចប្រហែលនឹងមួយកំណាប់នៃក្របអង្គរបាក់អលីងហ្មងវាយវាយដូចជក់ហ្មងណាវាយខ្លាយក្រែងហួសវិញដល់វាយឡើងជក់ម៉ត់ ដូចកតុអីហ្នឹងហើយបានយកទៅបោះនៅលើស្មាត់ព្រៃឲ្យដីកប៉ាបប៉ាបលើហ្នឹងទៅនៅឃើញថាប៉ុណ្ណឹងស្លាប់ហើយក្រុមចៅទាំងឡាយដែលជាអ្នកមកចងមកទទួលយកពៀទោសអនន្តរិយកម្មនោះក៏ត្រឡប់ទៅវិញទៅមិនសិតទទួលហើយទទួលតគ្នាដល់ពេលចោលទៅផុត ប្រមហាមុគលានក៏បានចូលកាន់សមាធិចិត្តញ៉ាំងរាងកាយឲ្យមុតមមឲ្យមមទាំឡើងវិញណាកាយតឆ្អឹងតសាច់តសៃបាន ទៅជាប្រមុខលាននោះដែរប៉ុន្តែប្រមុខលានខូននេះប្រមុខលានមិនមែនដូចមុនទេណារបស់ហ្នឹងវាបាក់ខ្ទេចអស់ហើយនេះគ្រាន់តែផ្សែផ្សំច្រវាច់ចោះច្រវាច់ឡើងឲ្យរឹងមាំល្មមទៅទៅថ្វាយបង្គំបសាស្តាចូលកាន់ប្រេណពៀនបាន ព្រោះលោកមិនទាន់បានលាព្រះអញ្ចឹងអាត្មាអញមកលៀនប្រេណពៀនដែលមិនទាន់លាព្រះមិនសមគួរទេអញ្ចឹងមុននឹងប្រេណពៀនត្រូវតែស្វែងអង្គមប្រជាស្ដាដើម្បីសុំការអនុញ្ញាតអំពីព្រះអង្គចូលកាន់មហានិព្វានប្រមុខលៀនចូលឈិនបឹងបាត់ទៅស្វែងអង្គមប្រសាស្ដាដល់ទូថាបបពតព្រះអង្គ ប្រកាមាពិតជាជ្រាបរឿងខ្ញុំព្រះអង្គហើយខ្ញុំប្រកាមានិមន្តមកមកនេះធ្វើដំណើរមកនេះ ដើម្បីសុំការអនុញ្ញាតអំពីព្រះអង្គដើម្បីចូលកណ្ដពានព្រោះរាងកាយខ្ញុំព្រះអង្គតិចខ្ទាំគ្មានសេះសល់ការបានរាងកាយនេះដោយសារអំណាចរិទ្ធរៀបចំក្រននឹងបានធ្វើដំណើរមកថ្វាយបង្គំព្រះអង្គ ដូច្នេះសូមព្រះអង្គទ្រង់មេត្តាអនុញ្ញាតដល់ទូបង្គំដើម្បីចូលកម្មទានពេលនោះប្រដមមានភាពលោក មិនចេះខត់ទេរឿងចឹងពួកព្រះអង្គទ្រង់ជ្រាបនៅហេតុផលសពគ្រប់ប៉ុន្តែលោកមានប្រាប់បន្ទូលថាមនីតមុខលៀតបើសិនជាអ្នកមិនទាន់សម្ដែងបរិហាចាញ់ពុនិគុណទាំងឡាយនៅលើអាកាស7យប់7ថ្ងៃទេអ្នកមិនគួរប្រេណពៀននៅលើថែមដីឡើយ ពេលនោះប្រាប់សន្មហាមកលឿនថាបបពុតព្រះអង្គទូបង្គំនឹងថ្វាយប្រំបានចូលឈានហោះវឹងឡើងលើអាកាសពលលីរួយហើយ7យប់7ថ្ងៃគ្មានចុះលើផែនដីម្ដងទេគ្មានឆាន់គ្មានសោយអីទាំងអស់សំដែងបរិហាគ្រប់ប្រភេទទាំងអស់ដើម្បីផ្ចាផ្ចាញ់ពួកអន្តរថៃទាំងអស់ឲ្យបាក់បោកខុសខ្លាយក្នុងសាសនានៃព្រះអង្គ កាលបើញ៉ាំអធិវិធិព្រមព្រៀតផ្អើលទឹកផ្អើលដីក្នុងពិភពលោកគ្រប់7យប់7ថ្ងៃហើយព្រះមហាមុគលានក៏បានធ្វើដំណើរទៅកាន់ទីកន្លែងដែលចោលពីកំណត់ឲ្យស្លាប់ទៅរកកន្លែងនឹងវិញណាទៅរកកាលសាលានោះទៅដល់ព្រះអង្គមិនលំបាកឲ្យចិនណាធ្វើក្តាមឈូសដិតព្រះអង្គឡើយព្រះអង្គចូលកាន់សមាធិញ៉ាំងទេជោគសិន បង្កើតទៅជាភ្លើង ហើយក៏ដុតខ្លួនឯងតែម្ដង transfer មកវាសតតែចាំពុទ្ធបរិស័ទសង្ឃសង្ឃបរិស័ទសាវកសាវកាតំណងគ្នាធ្វើបច្ចេកដី យកអធិធិប្រមហាមកលៀនបញ្ចុះទៅក្នុងបច្ចេកដីទុកជាសការៈដល់ព្រះទេវតា នៅរៀងដរាបរហូតដល់បច្ចុប្បន្នក៏យើង នៅតែមានឮថានេះជាឆ្អិនប្រមហាមកលៀននេះ លើករឿងនេះមកដើម្បីបញ្ជាក់អំពីទីទៅពួនក្នុងទឹកពួនក្នុងដីពួនក្នុងព្រៃព្រឹក្សាលតាវល់យ៉ាងណាក៏ដោយក៏កិច្ចកែជាអីផុតអំពីសេចក្តីស្លាប់បានឡើយណាมันអាចជាផុតទេ ទៅណាប្រទិញងួតដែរដូច្នេះហើយ បានជាព្រះសម្ដែងអំពីសិលនេះឲ្យយើងប្រឹងចាំព្រោះអំពើបាបកម្ម ដែលកັບសម្លាប់មិនមែនជារឿងជនណាគឺរឿងរបស់យើងផ្ទាល់ផ្ទាល់ខ្លួនទីពីទីពីលួឆក់ធ្វើជាមេចោកូនចោអ្នករួមកំណត់ជាមួយនឹងក្រុមចោឆក់ផ្លន់កັບសម្លាប់នៅស្រុកយកគូយកកបីមន់ជាជ្រូកយកលុយយកកាក់យកមាសយកប្រាក់របស់តូចរបស់ធំដែលនៅស្រុក ជាប្រឹងរកស៊ីចិញ្ចឹមជីវិតតាមកម្លាំងស្មងកម្លាំងស្មា ហើយឯងទៅកាប់ទៅឆក់ទៅពត់ទៅចាប់ទៅសម្លាប់ដើម្បីរឹបអូសយកសសម្បត្តិរបស់គេដែលខំប្រឹងរកចាប់សំស្លាប់យកមកធ្វើជារបស់ផងខ្លួនទាទាណាទាណាស្លាប់ទៅតែកើតនរកស្ដេចអសូរកាយដេរឆាន បើមកកើតជំនុះក្រលំបាកវេទនាតោយ៉ាមិនចេះមាន រវល់តែបាត់បង់វត្ថុធាតុរវល់តែខាត់ប្រយោជន៍រកស៊ីមិនមានធ្វើអីក៏ក្រដែរធ្វើអីក៏ខូចដែរលបាក់មុខលបាក់ក្រោយវេទនាតោកយ៉ាសពយ៉ាងនឹងទៀតហ្នឹងទី3កាមេសុមិឆាចារៈប្រព្រឹត្តខុសក្នុងកាមក៏ពីដែរណាមានពីកើតជាតិណានាខ្ទើយពីកំណើត ដល់ផុតពីខ្ទួយមកកើតជាមនុស្សនៅស្រុកណាសម្បូរដោយសត្រូវគេរវល់ទៅតាមធ្វើបាបយាយីអត់ចេះចប់ទី4ពីមុសាវាទៈនិយាយកុហកកើតនរកពេទ្យអសរកាយដែលប្រឆាំងមកកើតជាមនុស្សរវល់តែគេថោបោករវល់តែគេនិយាយកាច់បង្ខូចបំផ្លាស់ធ្វើឲ្យខូចកិត្តិយសឲ្យអាប់អោនកេរ្តិ៍ឈ្មោះ បាត់បង់សេចក្តីល្អនេះជាពៀទៅនៅស្រុកណាក៏ជួបតែរឿងអញ្ចឹងទី5សូរាផឹកស្រានឹងនិរញ្ញស្លាប់ទៅកើតនរកប្រែតអសរច័យដេរឆានដល់មកកើតជាមនុស្សមនុស្សនោះរវល់តែឡប់ឈួតល្ងីល្ងើធាកឡងបើសិនជាមិនពីកំណើកើតឡើងធ្វើអីផ្សេងទៀតក៏ដល់នៅវិកលវិការៈបាត់បង់ស្មារតីដែលហេតុផ្សេងផ្សេង ហើយមិនមែនមួយជាតិទេណា500ជាតិកើតតែអញ្ចឹងជួបតែអញ្ចឹងដឹងតែអញ្ចឹងដូច្នេះចិត្តវេទនាខ្លាំងក៏បានព្រោះនៅជំរុះក្នុងសង្គមដែលប្រកបដោយពឿយ៉ាងនេះបំស្លាប់នៅគេវិនិច្ឆ័យចិត្តមិនទៅចាប់ប្រពន្ធកូនគេប៉ុន្តែកាយកាយនឹងមិនចាប់ទេវាចាប់មិនពូលឲ្យគេទៅចាប់ប៉ុន្តែចិត្តខលខូចនៅតែចង់ទៀតចង់ឯងចង់ចាប់របស់គេ វាចាមិននិយាយកុហកប៉ុន្តែចិត្តរបស់មានតែកំណត់ចង់ទៅនិយាយលេងសើចភូតផលកុហកអត់ប្រយោជន៍មាត់ផឹកស្រាប៉ុន្តែចិត្តផឹកស្រាអ្នកអ្នកកាន់សិលគឺកាន់តាំងវិចិត្តព្រោះសិលនឹងចិត្តណាចេតនាចេតនាហੰភិកវេសីលੰវទាមិនិពុតិកាលោកថាមនិតិខុសទាំងឡាយ ចេតនាគឺជាតួសិលនឹងចិត្តយើង ដែលសន្សំអារម្មណ៍វាចាក់គ្រប់សិក្ខាបទ5 8សិក្ខាបទ10នឹងឯងហៅហៅអីហៅសិលអញ្ចឹងអ្នកកម្មសិលទាំងអស់គ្នាមានសិល5ក៏នៅនឹងសិល8ក៏នៅនឹងសិល10ក៏នៅនឹងមេត្តាខែត្រងកម្មបត់ផងកម្មបត់ជាលបង សិលដាច់កម្មបត្តិដាច់សិលអាសិលមិនដាច់តែដាច់កម្មបត្តិនេះមានពាក្យមាន ភាសាពីរម៉ាត់ណានឹងពឹងបច្ចៈទៅនឹង សិលដាច់កម្មបត្តិដាច់សិលមិនដាច់តែកម្មបត្តិដាច់នេះមានពីរនឹងសិក្សាពាក្យពីរម៉ាត់នេះកម្មបត្តិគន្លងនៃអំពើ នឹងលបងសិលហើយមុននឹងដាច់សិលដាច់កម្មបត្តិសិនឥឡូវសិលនឹងដែលយើងអាចដឹងថាដាច់ដែរដែលលក្ខណៈវិនិច្ឆ័យទៅលើអង្គដូចជាសិលបាណាមានអង្គ5ណាទី1សត្វមានជីវិតទី2យើងដឹងថាសត្វមានជីវិតដឹងដែរឃើញដឹងដល់អានេះហួរទី3គិតសម្ដាប់ ដោយក្តិចដោយញិចដោយកាត់ដោយកាប់ដោយវាយដោយតប់ទៅតាមសត្វទៅធំដូចចៃញិចទី4ជាយាមតាមសម្លាប់ទី5សត្វនឹងងាប់ទៅហើយណាអញ្ចឹងសិលនឹងមកដាច់ត្រឹមទៅត្រឹមតែពេលសត្វនឹងងាប់នឹងដាច់ក្រោយអញ្ចឹងវាប្រកបដោយអង្គគ្រប់កាយវិការចិត្តអីទៅព្រម ឲ្យសត្វនោះបានស្លាប់ហើយអានឹងសិលដៃកម្មបត់ដែរកម្មបត់មានមាន4ណាក្នុងសិលបណ្ណាសម្លាប់ដោយខ្លួនឯងនេះទៅសម្លាប់ ប្រើគេឲ្យទៅសម្លាប់ដៃមិនដល់តែវាចាទី3សេចក្តីពេញចិត្តនឹងការសម្លាប់សត្វនឹងវាចាមិនពូរកាយ មិនមិនធ្វើទេប៉ុន្តែចិត្តនោះវាត្រេកអរទី4និយាយទៅសារគុណនៃការសម្លាប់ឲ្យនៅអតីឲ្យគេសិក្សាគេហៅណែនាំទៀតណាឲ្យគេចូលចិត្តទៅកាត់សម្លាប់បែបនេះហើយបញ្ចុះបញ្ចូលគេឲ្យគេទៅជាអ្នកសម្លាប់មាន4ណាអញ្ចឹងបានន័យថាកម្មបន់ទៅអស់ហើយកណាស្លាប់ស្លាប់ហើយស្លាប់ដោយខ្លួនឯងក្តីប្រើគេក្តីក៏ស្លាប់ដោយគ្នា អញ្ចឹងគឺទៅពេញចិត្តហ្នឹងវាហួសទៅហើយវាហួសពីពេញចិត្តទៅហើយទៅសម្លាប់ទៅហើយហើយហួសពីនិយាយនៃតែសើគុណបច្ចេញបញ្ចូលហើយ ខ្លាចទៅជាចិត្តកតហើយទៅ ជាអ្នកសម្លាប់ហើយចិត្តកម្មអំពើសត្វសម្លាប់ទៅហើយអញ្ចឹងសិលក៏បដាច់កម្មបកក៏បដាច់កម្មបត់4ណាបាណារិបាតអត្តនិយទានកបួនកម្មមេកបួនមុសាកបួនដូចតែគ្នាណាសត្វ4 4ទាំងអស់ និងសិលដាច់កម្មបត់ដាច់មួយទៀតកម្មបត់ដាច់តែសិលមិនដាច់ឃើញទេគឺថាបុគ្គលនឹងដាច់តកម្មបត់ទេសិលអត់ដាច់ទេតែសិលបុគ្គលនឹងប្រុងប្រយ័ត្នមិនបង្ហួសដើរដើរទៅឃើញគេចាក់កកជ្រុំអីអាហ្នឹងមិនមែនស្រួលឆ្ងាញ់អាល្អណាស់ហ្នឹងគេសម្លាប់ធំថៃណាល្អណាស់បាន ហូបចែកនេះហូបទៅឆ្ងាញ់ កម្មបាត់ដៃហើយបាត់ដៃខាងណាត្រង់ត្រេកអតែមិនទាន់ទៅសំណប់ទេ បានតែឃើញអីអញកម្មសលមិនគួរតែគិតអីផ្ដាស់អញ្ចឹងអញ្ចឹងឈប់វិញអ្នកបាច់តកម្មបាត់ទេសិលអត់ទាន់បាច់ទេពួកបកគលនឹងឈប់ជាប់អញ្ចឹងបើបកគលណាមួយរសាកម្មបាត់មិនឲ្យដាច់សិលងាយដាច់ហ្មងសិលងាយដាច់ទេព្រោះកម្មបាត់លបងណាលបង អញ្ចឹងបានចកម្មបត់មាន មាន40អកុសល40កុសល40នឹងនៅក្នុងសភៅវធម្មវិបស្សនាមិនស្មាបញ្យល់ច្រើនទេគ្រាន់តែចេះអស់ហើយអត់មានអីលំបាកផងបានតែមើលទៅយល់ហើយមានមានសពមានគ្រប់អស់ហើយអញ្ចឹងបាននៅឋានណាប្រឹងរសា កម្មបត់មកឲ្យដាច់សិលនឹងបរិសុទ្ធហើយតែកម្មបត់គេមិនមិនដាច់គឺថា នៅវិត្រាណាមួយហើយទាំង40គឺគឺសិលគេបរិសុទ្ធមក មិនភ័យមិនព្រួយពីបាច់អញ្ចឹងនៅកម្មសិល5កម្មកម្មបត្តិនោះឲ្យខ្លាំងទេគិតពីកម្មបត្តិ40នោះឲ្យខ្លាំងតែគណៈកម្មបត្តិដែរបាច់ហើយគឺសិលគ្មានបាច់ទេនឹងដោយពាក្យអ្នកប្រាជ្ញលោកចងណាលោកចងថាបើចង់ដឹងមុខស្អាតមិនស្អាតផ្លាស់សច្ចៈ អាងកញ្ចក់បើចង់ដឹងមូលអាងកលឹងបើចង់ដឹងត្រង់អាងបន្ទាត់បើចង់ដឹងដល់សល់ស្អាតមិនសល់ស្អាតត្រូវព្យាមផ្ទះទៅលើវិន័យគឺកម្មបត្តិយើងមកយើងវលៈភួកឥឡូវយើងដឹងថាស្អាតស្អាតវលៈមិនយកកញ្ចក់មកមើលដឹងណាចង់ដឹងថាមូលមើលទៅឃើញមូលចឹងតែចង់ដឹងមូលពិតយកអីមកកលឹងមកកលឹងទៅឃើញវាមូលវាអត់មូលវាទៅវែងវាស៊ីខ្លាំងតិចតិចណា ហើយចង់ដឹងត្រង់មើលឃើញត្រង់យកប្រកបមកដាក់មកដឹងតែវិញវិញបើចង់ដឹងស្ទើរស្អាតស្អាតគិតពីកម្មបត្តិមើលមានទេមានបានឥឡូវធ្វើគេអត់ទេធ្វើគេក៏អត់ដែរអញ្ចឹងសត្វទាំងអស់នោះវាអត់ស្លាប់ផងអញមាននិយាយបច្ចេះបច្ចោះបច្ចោក៏អត់ដែរអូយព្រោះតែមានពេញចិត្តក៏អត់ទៀតអញ្ចឹងសូម្បីតែពេញចិត្តគ្មានផងបានអីទៅសម្លាប់នេះបោះសត្វអញ្ចឹងហើយយើងជំរឿនអាណាបានសេ ដើម្បីចងចិត្តយើងឲ្យស្ថិតនៅក្នុងកុសលចេតនាបានមួយម៉ោងក្តីកន្លះម៉ោងក្តី2ម៉ោងក្តី3ម៉ោងក្តី4ម៉ោងក្តីឲ្យស្ថិតនៅក្នុងកុសលចេតនានៅក្នុងសម័យណា ដែលស្មារតីយើងរលឹកនៅដង្ហើមចេញវែងចូលវែងណាចេញវែងចូលវែង ក្នុងអរិយាបថដេកដើរឈរអង្គុយសតិរបស់យើងរលឹកតែចោលចេញនិងចោលចូលដូច្នេះសតិហ្នឹងគឺរលឹកកិលេសអត់មានកើតលោភៈចង់បានទោសៈអីក្រៅខឹងវោហៈអង្វែងអីអត់អត់កើតអកសលចេតនាអត់កើតអញ្ចឹងសល់យើងបរិសុទ្ធនៅក្នុងគណៈចិត្តដែលយើងកំពុងតែរលឹកបង្ហើមចេញវែងចូលវែង ដល់ពេលយើងរលឹកដង្ហើមចេញវែងចូលវែងទៅយូរយូរទៅដង្ហើមចេញខ្លីចូលខ្លីតែពេលយើងកំពុងតែជាប់ដង្ហើមចេញខ្លីចូលខ្លីម្ល៉េះហើយយើងអត់បានតែដឹកអំពីរឿងកាប់សម្លាប់អំពីលួចឆក់ឯណាអត់ដូច្នេះឈ្មោះថាផ្លូវយើងបរិសុទ្ធនៅក្នុងគណៈដែលយើងដកដង្ហើមចេញខ្លីចូលខ្លីនៅពេលណាដែលយើងបានកំណត់ដឹងនៅកាយហើយបានដកដង្ហើមចេញចូលដោយស្មារតីមុតមមនៅក្នុងពេលនោះឈ្មោះថាម៉េច ឈ្មោះតែចេតនាយើងអត់បានជាតិចេញអំពីតនៈចិត្តគឺដង្ហើមផ្សេងចូលទេអញ្ចឹងចិត្តសម្លាប់ចិត្តលួចចិត្តបែបមេធនធមចិត្តនិយាយកុហកផឹកទឹកស្រវឹងអីតាមសខាបាត់ទាំងអស់ទៅឈ្មោះតែបរិសុទ្ធឯងអញ្ចឹងបាននៅទៅសិលបរិសុទ្ធក្នុងគណៈកងចោទី3កំណត់ដល់នៅក្រុមចោទាំងអស់ចេញហើយដល់ដង្ហើមចេញដល់ដង្ហើមចូលដល់ពេលយើងចម្រើនខ្យល់នឹងយូរយូរយូរទៅវាស្ងប់ ចាំអត់ទៅអត់ទៅអត់ទៅមកទៅមកទៅស្ដើងទៅស្ដើងទៅរហូតដល់ដល់ដល់ល្អិតមកដល់ស្ងប់ឈឹងហើយខ្យល់សតេរលឹកនៅខ្យល់ល្អិតទីទីទីហ្នឹងវាបរិសុទ្ធអេសាលឯណោណាព្រោះចិត្តយើងមានបានទៅរលោភៈទោសៈមោហៈឯណាចិត្តនឹងមានបានទៅគិតបញ្ញរិយ5ឯណាអត់មានបានទៅទម្លាយកម្មបត្តិឯណាអត់ម្ល៉េះហើយចិត្តនេះវាបរិសុទ្ធក្នុងក្នុងគណៈចិត្ត ដែលរលឹកនៅដង្ហើមចេញចូលដែលមានសភាពល្អិតដែរជាកងខ្យល់ទី4នេះការសន្សំបារមីសិលបារមីសំបណ្ណោនេះពិខុអ្នកពេញលេញដោយសិលអញ្ចឹងនៅពេលណាយើងតាមដានខ្យល់មួយថ្នាក់ពីរថ្នាក់បីថ្នាក់មួយថ្នាក់យើងមិនបានតែគិតសខាបត់ឯណាទេយើងគិតតែដង្ហើមនោះទេប៉ុន្តែសិលយើងអត់បាច់នឹងឈ្មោះថា អ្នករសាសិល អ្នកបន្ទុំសិលអ្នកអប់រំសិលអ្នកចម្រើនសិលអ្នកញ៉ាំងសិលឲ្យបរិសុទ្ធសិលឡើងឯងដែលឈ្មោះថាសិលេនសុគតង្យន្តេសិលេនភោគសមតិសិលេននិពតង្យន្តេតាស្មាសិលំវសតយេសត្វទាំងឡាយបានកម្មសុគតេកពុសិលបរិបូរដោយភោគៈកពុសិល បានលព្វៀនកពួរសិលព្រោះហេតុនោះសាធុជនជាសពបរោះគឺព្រះអង្គលោកយាយលោកតាទាំងអស់គ្នាហ្នឹងក៏បីជំរះសិលឲ្យបានស្អាតដោយសារចម្រើននៅអនាបានសេក៏ដាក់សរៈអស់រយៈកាល7ថ្ងៃនោះដោយព្រះអង្គសឹមបួងសមិញណាហ្នឹងមកបន្ទុំសិល7យប់7ថ្ងៃបន្ទុំហ្នឹងជាថាបន្ទុំណាដោយស្វាយហ្នឹង តាបតុងបានលទ្ធផលទុំហើយតាទុំម៉េចស្វាយទុំផ្អែមឈ្ងុយឆ្ងាញ់បើយកទៅលក់បានចំណេញច្រើនបើហៅខ្លួនអញផ្អែមត្រជាក់បាយបានសម្រាប់លក់ធ្វើការមានកម្លាំងកណាសិល7ថ្ងៃវតុមវជុរបរិសុទ្ធត្រឡប់ទៅវិញឡើងបុណ្យឡើងស័កឡើងការងាររកទីមានបានតិចតិចនៃសាសិលទៅតាណាគេចូលចិត្តតំណំទៅតាណាគេស្រឡាញ់តំណំដែលសារនៅសង្សិល 7ថ្ងៃដែលយើងបានមកទុំហើយដល់មកទុំជូរអញ្ចឹងគេចង់ស៊ីគេចង់ហូបគេចង់ចែកគ្រឿងយើងមានលក្ខណៈសម្បត្តិជាបរោះត្រឹមត្រូវមានសិលស្អាតមានរបៀបល្អសម្បត្តិស្ងប់ល្អគួរនឹងគេចែកទៅចូលចិត្តរាក់ទាក់ក្នុងការងារអ្វីអ្វីមានសោភនភាពក្នុងជីវិតគេតែងតែសើគ្រប់មកកថាអូយលោកតានេះបងនេះប្អូននេះ សំរមែនសវតេគួរជាទីរីករាយរឹកពីក៏ល្អដំណើរអែនអន់ក៏ល្អនិយាយក៏ល្អបងបើក៏ល្អទៅមុខល្អទៅក្រោយក៏ល្អសំរមែនមានអំណត់អត់ធ្មត់យេតាល្អគួរនឹងធ្វើមេដឹកនាំរបស់យើងគួរនឹងខ្សែគប់ជឿគួរជាមិត្តជាភក្តិជាកល្យាណមិត្តអសិលអង្គទុំក្នុងបច្ចុប្បន្នសោយផលសិលហើយស្លាប់ទៅទៅសោយផលសិលក្នុងខាងសួរទៀត កើតជាតិណាណាមានភោគសម្បត្តិទីបញ្ចប់បានទៅព្រៀនផុតទុកនេះស្ទើរទុំនេះញាតិញោមទាំងអស់គ្នាកងសង្វតុមមកតណ្ណាមួយអាសាតែចែកគ្នានឹងរើស្វាយចាញ់ហើយដកថ្មចាញ់ហើយឲ្យតើវាមិនទុំវាមិនវាពាក់កដាលហ៎គេហៅពេលហ្នឹងស្វាយពាក់កដាលបែបទៅយើងស្ទើរទុំស្ទើរខ្ចីនោះអឺ ទៅប្រកែរែងយកលក់កម្ដាច់ស៊ីទុំឆ្ងាញ់ចឹងខំប្រឹងបន្ទុំសិល7ជុំ7ថ្ងៃព្រោះនៅកន្លែងនេះពីងក៏ធំសវោថ្មបន្ទុំណាស្ងប់ស្ងាត់ស្រួលណាងាកទៅឆ្វេងស្រួលងាកទៅស្ដាំស្រួលងាកទៅមុខស្រួលងាកទៅក្រោយស្រួលងាកទៅលើក៏ស្រួលងាកទៅក្រោមក៏ស្រួលស្រួលទាំងអស់ព្រោះអារម្មណ៍សត្វតែសភាគិរៈអារម្មណ៍ស្មើទាំងអស់ ទីស្ងប់ស្ងាត់ច្រងំចំតួវាស្ងប់ស្ងាត់ច្រងំទៅតាណាក៏ច្រងំដែរណាស្រួលណាស់ឲ្យខ្យល់បក់លហៀលហៀតិចស្រួលសមមជាទីពេញចិត្តអង្គុយក្នុងថនសភាក៏ស្រួលអង្គុយក្នុងតោកក៏ស្រួលអង្គុយក្រោមដើមឈើក៏ស្រួលអង្គុយទីវាក៏ស្រួលស្រួលទាំងអស់សំណប់ណាស់ អញ្ចឹងបានន័យថាសិលយាទញោមពុទ្ធវត្ត7ថ្ងៃហ្នឹងដល់ផុតពី7ថ្ងៃទៅសលឹងស័កចេញស័កសលឹងរួមចេញរួមសលឹងកញ្ចក់ចេញកញ្ចក់សលឹងក្មេងចេញក្មេងបានបឋមជាសមាបត្តិព្រមព្រមគ្នាក្នុងរយៈកាលផុតពី7ថ្ងៃទៅបាទអញ្ចឹងប្រឹងដេកដើរឈរអង្គុយនៅក្នុងដង្ហើមចេញចូលទាំងអស់ដើម្បីសន្សំនៅសិលបារមីឲ្យបានពេញលេញញ៉ាំសមាធិញ៉ាំបញ្ញាក៏បានបាន ចឹងប្រឹងចម្រើនណានោះថ្នាក់ធម្មមេចានោះណាទៅរៀននៅសាលានោះហើយរៀននឹងមិនមែនគ្រាន់តែរៀននឹងរៀនហើយទៅទេទេរៀនហើយខំប្រឹងចម្រើនផុតពីពេញផុតពីថាផុតពីមើលទៅនាំហ៊ានគួយចម្រើនអាណាបាសេដូចគ្នាហើយខាងបងខាងលោកយាយលោកតាដែលរៀនដូចខ្ញុំរកណាស្មារភាពនេះពិតមែនតែយើងអត់បានប្រមូលនៅកត់ក្តារខ្ញុំមែនប៉ុន្តែត្រូវមានរៀងខ្លួនមើលទៅទៀតមើលទៅកម្មបត្តិសខាបត្តិ ហើយផុតពីមើលទៅនាំគ្នាអង្គុយសមាធិទៅកំណត់គ្នាសមុកនោះនាំគ្នាអង្គុយសមាធិឲ្យបានព្រមព្រមគ្នាបើអើយខ្លែងអង្គុយពេញនិវត្តប្រគល់ឲ្យទាំងអស់ចង់មកអង្គុយនេះក៏បានដែរអះតើអង្គុយកន្លែងធម្មសភាឲ្យឆ្ងាយពីមុខកទីលបន្តិចអញ្ជើញមកទាំងនេះមកទាំងយប់ទាំងថ្ងៃស្មានណាក៏អញ្ជើញមកបានដែរតែតែអង្គុយទៅ មានអវិជ្ជាឆៅអីទេ Mm-hmm. អុយធមមែននៅខ្លះអត់ទេនៅក្បែរមុងមិនសូវស្រួលនៅក្បែរមុងកទេលដូចមិនសូវស្រួលសោះពីព្រោះតាអង្គុយទិញទួចហ្នឹងតាំងសម្រាប់អន្តិចដាក់ខ្នើយឲ្យយើងធូរចកេះអន្តិចសង្កលឡើងហើយដល់ដាក់ទៅវាសនុកវាត្រូវស្កលលាហៀលាហៀយ៉ាងផងសមុកទៅប្រយដឹងខ្លួនឡើងម៉ោង9បើដូចដូចសនុកហើយចាំព្រឹកអស់មួយថ្ងៃមកល្ងាចទៅ ចាំព្រឹកណាបងណាតាមតោបអីទេនៅ មានស្អែកទៀតអញ្ចឹងទឹកនេះហើយចាំយ៉ាងកេងទៅហើយចិត្តភ្លឺអត់ទៅវិញទេណាចិត្តទៅជូនចិត្តខ្ជិលនឹងចិត្តទៅចម្រើនឡើងមកហូតវាយកមួយណែអត់បានអីទេអញ្ចឹងអត់ទេវាថាចេះខប់ព្រះលោកពូចេះលោកថាបើអង្គុយល្ងួយដេកកុំអង្គុយខប់ដើរហ្មងដើរមកអង្គុយក្រៅចេញមកក្រៅវិញ សុំនៅនោះហើយបើមកដល់ក្រៅទីខំសៀក៏មកហៅកន្លែងផ្អែកអត់បានទេផ្អែកហ្នឹងកណិកណិទៅឡើយវាស្រួលឡាដាក់អញ្ចឹងទៅនេះស្រួលដែរហ្នឹងឲ្យត្រូវខ្យល់ឲ្យហៀលហៀទៅហើយសពេតហ្នឹងមិនហើមចេញចូលហ្នឹងគឺឆាប់ល្ងួយដីផលលេណាផ្ងក់ផ្ងក់ដល់ហ្នឹងឡើយអញ្ចឹងត្រង់ធ្វើដាក់បងបាយត្រង់លេខកដាវាលអញ្ចឹង អុយល្អណែដូចអត់មានមុខទៀតណាប្រហែលថ្ងៃនេះសង្កេតទៅអត់មានមុខទេអង្គុយស្រួលមែនទែនណាថ្ងៃដូចយប់យប់ដូចថ្ងៃអញ្ចឹងខ្ញុំកណាស្មារតីសង្ឃឹមសង្ឃឹមដល់ព្រះអង្គក្នុង7ថ្ងៃនេះកណាចង់និយាយតិចនិយាយតិចហើយឲ្យធ្វើច្រើនវិញគឺថាយើងបាញ់និយាយជាមួយគ្នាអីរាល់ម៉ោងរាល់ពេលនេះយើងជុំគ្នានិយាយ ទេសនាម្ដងម្ដងបញ្យលឲ្យបកធွာយ៉ាងទៅប៉ុន្តែទៅអនុវត្តឲ្យបានច្រើនធ្វើឲ្យបានច្រើនសង្វាតប្រងអនុវត្តឲ្យបានច្រើនយើងមកធ្វើសមាធិហ្នឹងណាវាប្រហាក់ប្រហែលគ្នានឹងយើងទៅរកមាសប្រាក់ នៅបរបៃលិនតែជីកត្បូងណានាល្អឯងជីកតាមរទៅឆាប់បានណានាមិនល្អឯងទេវាអត់យ៉ាងណាមិញសមាធិចឹងដែរ កាលណាយើងប្រឹងសងំយូរយូរចិត្តកណ្ដបោសុតទៅបោសុតទៅសត្វទៅលូទៅខ្វាក់ភ្លឺឆេះម្ដងហើយភ្លឺនឹងតាមមួយភ្នែនទេនៅពេលណាដែលយើងទៅទុំសិលនឹងទុំមួយភ្នែនខែមួយភ្នែនមួយភ្នែនខែមួយភ្នែនតបថ្ងៃយប់តបថ្ងៃយប់ដល់បទុំឲ្យចំហាយភាយដោយខ្មុំឲ្យក្បាលទឹកដល់កាត់ព្រៃភាយមកមកដល់តែមានខ្មុំ ណាគឺសិលនឹងឲ្យចំហាយគឺចេញពន្លឺព្រាលព្រាលភ្លឺភ្លឺចំមើមយូរយូរសតតែភ្លឺចាស់ដូចជាទៀងម៉ងសងមួយមកនៅពីមុខចឹងភ្លឺអស់ហ្មងមើលឃើញមកតោកមើលឃើញទាំងអស់ឡោដល់នៅខ្លាំមើលឃើញដៃអណៃមើលឃើញមិនដឹងណាស្មិចមើលឃើញស្បូវព្រោះអីដៃអណៃរាប់អានយករាប់ក៏ទៀតទេបាទណាខ្លះខ្វាក់ទៅមើលឃើញមកតោកមើលឃើញមកវត្តភ្លឺទាំងអស់មើលឃើញពហិមើលឃើញស្រះមើលឃើញអី ដូចយើងបើកភ្លេងមើលចឹងដល់ពេលចាក់ខោកកើតឡើងអញ្ចឹងបានដល់ព្រះអង្គនិយាយតាប្រឹងទៅណាយើងមកនេះគឺយើងមកប្រឹងទាំងអស់នេះហើយអត់មានរវល់ធ្វើអីក្រៅអំពីប្រឹងទេគឺដឹងតែពីប្រលប់ឡើងគឺហៅកន្លែងគ្រប់ប្រណិប័តរៀងរៀងខ្លួនទៅបើថាទៅណាជាតិទេយើងចាញ់មើលកន្លែងមើលនេះទេខ្លាចអមងមួយមកនេះក្នុងពុទ្ធមន្តទាំងអស់បើថាអត់មានភ្លៀងធ្លាក់ទេបើយើង ស្រួលទេស្ងាត់ស្ងាត់អញ្ចឹងអត់ណោះ នៅកន្លែងស្ទះត្រង់មួយទលិននោះយកបកគោលយកចំបកគោលទៅចងមួយថ្ងៃព្រឹកប្រាប់ទីលព្រឹកអង្គុយមកស្ទះហ្មងអង្គុយរួយអញ្ចឹងទៅចេញទៅក្រមហ្នឹងម៉ោង9 10សុំទៅកន្លែងល្អណាស់នោះល្អផលិតនោះកន្លែងចងបងមានស្រាត្បងយកទៅប្រគល់មកខាងមកដោតទៅប៉ុណ្ណេះទេចងនឹងអីនឹងប្រកម្មដៃស្រានឹងទាញខ្វាបងអង្គុយរំភើយ ចេញទៅជាក្រមចេញទៅជាក្រមប្រសើរជាងនៅក្បែរជើងមុងខាងតោកវាថាទុកទល់ស្នះបើអាត្មាយល់ថាបានខ្លះដែរមិនមែនថាអត់បានទេប៉ុន្តែដេកចាញ់ល្ងុយដេកច្រើនដែរជាងចាញ់អញ្ចឹងសូមប្រគល់កន្លែងឲ្យហើយក្នុងរបងទាំងអស់កន្លែងតាណាតំណងចុះណាឥឡូវនេះយើងឃើញបរិស្ថានមួយល្អណាស់គឺស្រះស្រះហ្នឹងគឺល្មមហ្មង យកមុងទៅចងបើថាមានមុខអត់មួតទេ ចាកទេអង្គុយពេនភ្នែនសមាធិហើយចេញពីសមាធិទៅក្រមបានពីភ្នែនឡប់វិញទៅទៅផ្លុកសម្ញាក់បណ្ដោយពីព្រោះនឹងវាលវាលហើយស្មើឆេញជាថ្មចាក់សាបហើយកន្លែងនោះហើយដែលសម្រាប់ឲ្យដែលបង្កើតកន្លែងនោះគឺជាកន្លែងសម្រាប់ឲ្យលោកតាលោកយាយប្រសង់ចង្ក្រមគឺជាពិសេសចង្ក្រមពេលយប់នោះមកត្រង់ហ្នឹង ពួកព្រះលោកសម្ដែងថាបកហមយាមពីម៉ោង6ដល់ម៉ោង10ចង់ក្រមនឹងអង្គុយម៉ោង10ចូលដំណេកម៉ោង2ដល់ម៉ោង6ចង់ក្រមនឹងអង្គុយនោះខ្លាំងចង់ក្រមនឹងអង្គុយល្មមមកណាល្មមដីមកជុំចង់500ម៉ែត្រដែរនៅកន្លែងស្ងប់ស្ងាត់ស្រួលណាស់ព្រះអង្គនឹងខំប្រឹងទៅមកដល់កន្លែងហើយគឺគ្មានអីក្រៅពីយើងបានធាត់ទេ ហើយក្នុងឆ្នាំនេះទី3ខែនេះសង្ឃឹមថានឹងបានធွာជន់ខ្ពស់ដែលសារអំណាចបានទី1បានប្រេងស្ងាត់មិនចូលចំពាក់អីក្នុងអារម្មណ៍ហើយទី2បានស្ដាប់ធัวជួយជំនួយកោទី3ងាយបដិបត្តិអត់មានអាណារំខានគឺស្រួលចិត្តស្រួលសម្ដិតមកពីថ្ងៃ3ថ្ងៃគឺមានប្រយោជន៍ទាំងអស់មានប្រយោជន៍ទៅធ្វើធននេះ3ថ្ងៃស្មើនឹង3អាទិត្យ 3ថ្ងៃនេះស្មើនៅនៅ ក្នុងពេញ3អាទិត្យសាកមើលនៅក្នុងពេញមួយអាទិត្យស្មើនេះមួយថ្ងៃឯងដែលទីប្រឹងបង្យិតទាំងថ្ងៃហើយវិលកង់ចាក់រហូតតែពេលគេនៅក្នុងដង្ហើមផ្សេង ចូលពីអល់មានរវល់របស់មកមកយកមួយថ្ងៃស្មើនៅពេញមួយអាទិត្យ3ថ្ងៃស្មើនឹង3អាទិត្យប៉ិនគ្នាគុណធម៌ដែលបង្កើតឡើងណាខ្លាំងព្រោះយើងយកពាក្យគេហៅថាកលែងអំណោយផល អញ្ចឹងសូមបញ្ចប់នៅពធភ្នំប៉ុណ្ណេះឥឡូវគណៈឥឡូវខ្ញុំកណ្ដាលស្មានេះសូមបញ្ជាក់អំពីចម្រើនអាណាបាមុនធម៌ដែលធំជាងគេគឺសតិស្មារតីមកធ្វើយ៉ាងម៉េចឲ្យស្មារតីយើងនេះ តោងខ្យល់ឲ្យជាប់ គ្រប់វិរៈខ្យល់ចុះនិងខ្យល់ឡើងសំខាន់តែដឹងហ្នឹងអត់មានសំខាន់អីទេជំនណាបានទេគឺថាយើងមិនបាច់ចាំពិចារណាច្រើនមិនបាច់ចាំគិតស្អីច្រើនគឺថាដល់ពេលកាត់ជំនណាបាគឺយកយកចិត្តយើងឡើងតោងខ្យល់មកនឹករកខ្យល់រលឹកខ្យល់ដង្ហើមចេញដង្ហើមចូលអានឹងគឺជាវិធីឆាប់ ហើយបើសិនជាតោងមិនជាប់ឲ្យកន្លែងនៅតោងអត់ជាប់ទេអញ្ចឹងឲ្យទីតាំងរបស់ខ្យល់ឲ្យទីតាំងរបស់ចិត្តតាំងអត់ជាប់នឹកទៅខុយអញ្ចឹងឲ្យទីតាំងអញ្ចឹងនៅពេលណាប្រារព្ធក្នុងចម្រើនអាណាបានទេយកចិត្តមនោដាក់ក្នុងទ្រង់ព្រឹកយកកណ្ដាតជើងជើងថ្មីខាងលើចូលចឹងអត់ ហើយខំមិញក្របយកចិត្តចូលក្នុងទ្រូងហើយអត់ដង្ហើមអណ្ដាតចូលជើងក្មេងខាងលើខំមិញយកចិត្តនៅក្នុងទ្រូងហើយអត់ដង្ហើមមកទៅធូឲ្យចិត្តនឹងមូលផ្លឹងនៅក្នុងទ្រូងហ្នឹងនឹងទីតាំងតម្កល់ចិត្តមិនដំងចិត្តដល់ពេលចិត្តនឹងវានៅស្ងៀមហើយបានយើងរកទីតាំងនៃខ្យល់ ដកដង្ហើមចេញដកដង្ហើមចូលនឹកខ្ចូលចាប់ពីផ្សិតមកទើងធុងនេះយ៉ាងសតិយើងចោកចោកក្នុងខ្ចូលចេញចោលចូលនៅ នៅក្នុងទ្រុងក្នុងពោះនឹងកន្លែងដែលយើងត្រូវគិតណាអញ្ចឹងវាចំណុចពីរនឹងសំខាន់ប្រារព្ធបើណាតាព្រាមប្រមូលចិត្តដាក់ក្នុងទ្រុងអណ្ដាប់ទៅជុំមិញខាងលើខំស្មិញ យកចិត្តនឹកក្នុងពើអត់ដង្ហើមដើម្បីឲ្យចិត្តមួយផ្លឹងដល់ចិត្តមួយផ្លឹងហើយបានចាប់រលឹកដង្ហើមចេញចូលគឺយកសតិហ្នឹងមកសើមនៅក្នុងសតិហើយក្នុងព្រមនៃប្រវាយហ្នឹងមកចន្លោះប៉ុណ្ណឹងរលឹកក្នុងហ្នឹងហ្មងពេលណាចេញក៏នៅក្នុងហ្នឹងពេលណាចូលក៏នៅក្នុងហ្នឹងហើយកុំរវល់លឺរវល់ចង់ជើងរវល់ក្បាលទាំងអស់អត់ហើយចេះដោះដោះវែងវែងវែងឲ្យដឹងទៅហ្នឹងអញ្ចឹងបានន័យថា ខ្យល់ហ្នឹងវាវែងទៅវាឡើងទៅប្រហើយដល់ចោះទៅវាចំជើងក៏ពិតមែនហើយប៉ុន្តែស្មារតីយើងយកមករលឹកនៅត្រង់ត្រង់ហើយនឹងស្ទឹកច្រឡោះប៉ុណ្ណឹងស្ដាប់តើទេហ៎នេះសាលបងនឹងហាត់បងអស់គ្នាឥឡូវអ្នកចម្រើនអាការៈ32នេះចម្រើនអាការៈ32ទី1ត្រូវទន្ទិញ អាការៈទាំង32ឲ្យចាំមាត់ទៅទេទិញទិញឲ្យសោតចាំមាត់ទៅទេទិញមកតោរោមកតថ្មីស្មៃសាច់សាច់ឆ្អឹងខូននឹងចាំលេងអសតប្រែរហូតសខ្មែរយើងបាយអបល័យទៅរមងសក់រោមកតថ្មីស្មៃសាច់សាច់ឆ្អឹងខូននឹងចាំតម្រង់ប៉ះតាមវះដេះដូនខ្លោមយកកាផ្ទះទៀត រវាងទៅរវាងធម្មហាថ្មីអាចចាប់សម្បត្តិផ្លែទៅជាមយឺខ្លាញ់ខាត់ទឹកភ្នែកខ្លាញ់រឿទឹកមាត់ទឹកសម្បត្តិទាំងអស់ទាំងម៉ូតចាំចឹងហ្មងហើយបរិកម្មសរងវិច័យក្នុងស្បែកចឹងហៅដល់ទាំងម៉ូតបរិកម្មណាយកចិត្តមកដាក់ក្នុងចិត្តបរិកម្មហ្នឹងណានឹកទេបរិកម្មក្នុងពោះហ្នឹង នឹងដាក់ជំនឿអក្សរ32ចាប់វរកម្មឡើងនៅក្នុងពោះឯខ្សត់គេហៅកន្លែងហ្នឹងគេហៅបាបក្រោមនៃខ្យល់កណាដល់ចិត្តយើងយកទៅដាក់ក្នុងផ្សិតចាប់ចម្រើនសោរងមចលធ្វើស្បែកខ្យល់ពួយខ្យល់បូមឡើងមកនេះខ្យល់នៅបាត់ខាងក្រោមឡើងមកឡើងដូចយើងទម្លាក់ក្រកគ្រោះទម្លាក់ក្រកគ្រោះចូលទឹកទឹកចេះឡើងចេះឡើងចេញ ចេញផលផលផលថែមព្រោះអញ្ចឹងតែចេញចេញយ៉ាងណាមិញណានៅពេលណាដែលចិត្តយើងបរិកម្មសោរងកញ្ចក់ស្មែងស្បែករហូតដល់ទឹកម៉ូត នៅក្នុងពោះខ្យល់ត្រូវបូមឡើងកុំរវល់បើខ្យល់ឡើងកុំរវល់ចិត្តតែបរិកម្មបរិកម្មសោរងកញ្ចក់ស្មែងស្បែករហូតទឹកម៉ូតកុំឲ្យភ្លេចស្មារតីខ្យល់នឹងវាតឹងតាណាតឹងទៅវាអីអីទៅ វាណែនណែនទៅកុំគិតគិតតែបរកម្មតែប៉ុណ្ណឹងគឺចប់ស្ដាប់តើណាបរកម្មតឃើញតឃើញសក់អរមកចតថ្មីស្បែកមកបើមិនឃើញសក់អរមកចតថ្មីស្បែកទេក៏ឃើញពន្លឺឃើញលឿងក្រហមសឬក៏ឃើញរូបតិចរូបច្រើនរូបប្រមាណមិនដារូបល្អរូបអាក្រក់អានឹងចាំមកតាប់តាន់ទេ អ្នកជំនាន់ការ៉ានេះកត់មិញហ្នឹងរឿងរៀងខ្លួនណាអ្នកអាណាបាស្ដាប់រៀងខ្លួនអ្នកអាការៈស្ដាប់រៀងខ្លួនឥឡូវអ្នកចំនួនកសិនមើលកសិនសិនម្ដងកុំឲ្យចិត្តរៀងងាយច្រើនក្នុងមួយអាទិត្យនឹងយកតែកសិនមួយឯងហើយនិយាយណាយកតែកសិនមួយឯងមកអាទិត្យហ្នឹងឥឡូវយកអបោ មួយអាទិត្យនឹងសាកល្បងអាប៉ោមកអាប៉ោមានពីរកន្លែងអាប៉ោនៅក្នុងព្រះអាប៉ោនៅក្នុងសិលគេចម្រើនមិនដល់ចម្រើនអាប៉ោផ្សេងអត់ដូចអក្សរ32ទេអត់ដូចអនាបាទេគឺចាក់ខោវិស័យព្រេងស្ដល់នៅពីមុខនៅឬក៏ទឹកផ្ទះនៅពីមុខ ស្លឹកមកផ្ដិតផ្ដិតយកទឹកនឹងមកណាផ្ដិតច្រឡំទឹកចំណាំទឹកនឹងមកស្មិចបរកម្មទឹកទឹកទឹកទឹកទឹកទឹកស្មិចទៅឃើញទេឃើញទឹកទេអត់បើវិញនឹងលេខគិតអានេះអត់នេះរូបក្នុងលេខគិតគិតរូបកាយសុទ្ធមកគឺចិត្តយើងចេញទៅក្រៅទាំងអស់អត់មានគិត ថាតកល់នៅក្នុងក្បាលតកល់ក្នុងទ្រូងតកល់ក្នុងពោះអត់ទាំងអស់អត់ទេគឺយកចិត្តនឹងទៅផ្ដិតនឹងនឹងពាត់ទៅខាងក្រៅតែអត់ពិចារណាអំពីទឹកទេគ្រាន់តែផ្ដិតយកពាត់ទឹកគ្រាន់តែផ្ដិតយកពាត់ទឹកទេហើយចំណាំមើលពាត់ទឹកទឹកទឹកទឹកខ្មិចបើមើលចឹងខ្មិចចំណាំទឹកនឹងមិនឃើញ បើបើមិនទៅល្ងិតឆឹងមើលមិនឃើញបើកទៀតបើកទៀតហើយបរិកម្មទឹកទឹកអញ្ចឹងទៅរហូតដល់មិនទៅឃើញទឹកណាមិនទៅឃើញសំណោទឹកអញ្ចឹងបរិកម្មទឹកទឹកទឹកទឹកទឹកទឹកបរិកម្មយូរយូរយូររហូតដល់កើតកើតនិមិត្តទឹកនឹងចេញមកបណ្ដោយបាទបានអីយេអឺ នេះព្រះអង្គចម្រើនកសិនចម្រើនដូចគ្នាទឹកដូចគ្នាមកទឹកហ្នឹងអ្នកចម្រើនកសិនទឹកដូចគ្នាអង្គចិនណាចម្រើនកសិនណាណា